អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយនេះយើងមកធ្វើការ review Hero SM កាង World មួយ Hero នេះមានកម្រិត level 6ហើយអត់អាប់រហូតដល់20 level ហ៎អញ្ចឹងបើសិនជាករណីយើងអាប់គឺវាបាន88ណាហ្នឹងហើយហើយ Hero នេះយើងធ្វើការដាក់លក់ក្នុងតម្លៃ520ដុល្លារតម្លៃ520ដុល្លារនេះគឺអាចធីមមួយតួ Hero តែម្ដងអ្នកទាំងអស់គ្នាហ្នឹងហើយ អូខេហើយអាយធីមងារបើយើងបើខ្ញុំនិយាយទៅ គឺទិញទៅគឺដឹងតែលេងតែម្ដងមិនចាំបាច់ស្រីអីថែមទៀតទេអូខេអញ្ចឹងមុនទៅចូលដល់ការ review ខ្ញុំចង់បញ្ជាក់តិចណាចំពោះអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំជួយ review hero អ្នកទាំងអស់នេះជួយគោរពលក្ខខណ្ឌខ្ញុំ3ផងរឿងទី1ជួយផ្ញើ account និង password ចូលលេងដោយមិនចាំបាច់ផ្ញើ file team ទេឬទី2ជួយដាក់តម្លៃ hero ឲ្យសមស្របជាមួយនឹង item ដែលកំពុងទៅពាក់ ឬទី3ជួយដាក់លេខទូរស័ព្ទមកផងដើម្បីយើងឲ្យស្រួលទំនាក់ទំនងក្នុងការទិញឬក៏លក់ hero មួយហ្នឹងអូខេអញ្ចឹងគ្រប់តែ3ហ្នឹងទេខ្ញុំជួយធ្វើការ review ឲ្យអ្នកទាំងអស់គ្នាអូខេឥឡូវកុំឲ្យខាតពេកយើងចូលទៅមើលទាំងអស់គ្នាតា hero ដែលមានតម្លៃ520ដុល្លារពាក់ item មួយខ្លះអូខេ let's go អូខេនេះជា គឺជា item hero តម្លៃ520ដុល្លារអញ្ចឹងគាត់ពាក់ក្បាលដាក់ stone បូក13 stone គាត់គឺ medicine 40 red resist រួមជាមួយនឹង cut speed 24% AO AI diamond cow AS ដូចគ្នាបូក13ដូចគ្នាអញ្ចឹងអានេះពេលយើងប្រើវាមួយគូអញ្ចឹងវាទទួលបាន all 40ហ្នឹងហើយហើយ chat គាត់ប្រើប្រភេទ chat sun នេះគឺ chat នេះអត់ទាន់ upgrade ទេគឺតង់ទី1ទេអញ្ចឹង AT 35ឈាម15%រួមជាមួយនឹងកពីប៉ាក់គឺ4% chat ក្រោម VAT 35 ជាង15%ទៅពីប៉4%ចឹងចេះនេះពេលយើងប្រើវាមួយគូវាទទួលបាន all 10ចានេះ all អឺអានេះ all 40ហើយនេះ all 10ទៀតអញ្ចឹងបាន all 50ណាអូខេចំពោះដៃគាត់ប្រើដៃ ISO បូក13ចឹង stone breaching stone elephant រួមជាមួយនឹង10 rate stone 10 rate 14 14% rate នេះខ្ញុំអត់ដឹងថាវាជួយអីដែរព្រោះខ្ញុំអត់ចេះលេងប៉ាហ្នឹងអូខេចំពោះអឺតាតូគឺតាតូ strength dodge បូក10 strength dodge បូក10 ping strength dodge បូក10 strength dodge បូក10 strength dodge បូក10អញ្ចឹងតាតូនេះគឺវាបាន ping តែមួយគ្រាប់ទេសល់ប្រហែលទេគឺវា green ទាំងអស់ណាហ្នឹងហើយប៉ុន្តែมันជាថ្មីទេបើប៉ុណ្្នឹងអាចលេងបានដែរ អូខេចំពោះសៀវភៅគឺ3 page 10 level ភាគរយទី1 25ភាគរយទី2 93ភាគរយទី3 62រួមជាមួយនឹងភាគរយទី4គឺ56អញ្ចឹង hero នេះគឺ6 square ណាអ្នកទាំងអស់គ្នាអូខេជីល្បូនគឺ10 level បបបាល់បាក់3 INT 30 OBS 30បបខោលបាក់បបអាវបាក់3 បោកខោលំបាក3អញ្ចឹង hero គឺបានបោកលំបាក3មួយឈុតតែម្ដងតែទាំងនេះទិញយកទៅគឺលេងតែម្ដងហើយហ្នឹងហើយសាបប់គ្រប់ហើយណាអូខេអូ file មិនមានទេអឺចំពោះ rep hero នេះមាន rep 19823ដូចពាក់ប៉8គឺបានតែ4411ទេ Chester ទេពាក់ប៉8ប៉ុន្តែ hero ពាក់ item ប៉ុណ្្នឹងហើយយើងយកប៉8មកធ្វើអីទេអ្នកនរគ្នា អឺនេះគឺជា item បន្ទាប់បន្សំនៅក្នុង hero ខ្ញុំសុំ view កពីមើលតិចណានេះ6 spare អូខេដាំ search 2 page 10 level wallet 5 level 3 page golden cicada 2 page 10 level សភៅនេះ97%ចុយ97%ប្រហែលស្វែនៅតែ6ដែរទេចុយ97 97មិននៅតែ6ដែរ ជាងហ្នឹងណាអូខេអានេះសម្រាប់ sub energy 85%នេះសម្រាប់នេះហាត់ចោលទេ point silver កំផុងមានអត់មានទេក្រៅក្រៅហើយឈុត2ឈុតអូខេមានតែ2 3ឈុតទេនេះឈុត steel គឺនៅក្រោមមានតម្រៃជី ហើយចំពោះអឺ merit គឺខាងសុងគឺ4624444អញ្ចឹងដូចជាខ្ទង់50ម៉ឺនឯងមកសល់ខ្ញុំអត់ចាស់ខ្ញុំអត់និយាយទៅមិនអត់ចាស់គឺអត់ដឹងហ្មងនិយាយទៅគឺអត់ដែលមាន hero ប្រភេទមកសល់លេងទេអូខេចំពោះ Paulina សល់អត់មានទេអ្នកនរខ្ញុំឆែកមើលមុនហ្នឹងមានតែ400ទេណាហើយយើងទៅឆែកអាច team keeper បន្តិច hero នេះយកទៅគុណមកសល់បន្តិចបានហើយឡើងហើយ អូខេនេះគឺជា item របស់ item keeper របស់គាត់អញ្ចឹងអូខេ10អាកាសមាន1ដុំ2ដុំ3ដុំ4ដុំមាន75ដុំ10អាកាសគាត់ណាចែកនេះគឺសម្រាប់ចែកស៊ីនុំទេសៀវភៅថ្មី3 page អឺតាមពិតសៀវភៅនេះបើសិនជាករណីប្រើមួយចែកទេវានៅតែបាន5ស្វែហ្នឹងប្រហែល8%នឹង85ដល់5ស្វែអានេះអូ89%ទេបងប្អូនអើយអេមែនតើប៉ុន្តែ2 page ស្ទើរ page មែនទេ អូខេនេះគឺជា item បន្ទាប់បន្សំនៅក្នុង hero របស់គាត់ចឹងមានប៉ុណ្្នឹងណាហ្នឹងហើយហើយចំពោះ item ផ្សេងផ្សេងនេះអានេះម្ចាស់គេមិនអោយទេនេះពួកនេះអីចឹងខ្ញុំអត់ចង់ review អីទេហ្នឹងហើយអឺ item ដែលគេឲ្យតម្លៃ500ជាងគឺមួយតួ hero តែម្ដងណាហ្នឹងហើយអូខេអ្នកទាំងអស់នេះអញ្ចឹងបើសិនជាករណីអ្នកទាំងអស់ស្រឡាញ់និងពេញចិត្តនៅ hero មួយនេះអ្នកទាំងអស់នេះអាចធ្វើការឆាតមកក្នុង page Racer ដើម្បីធ្វើការទិញនៅ hero នេះបានណាតម្លៃវាគឺ520ដុល្លារ អរគុណបាយបាយ